លេងធ្លាប់សើចអាប់អើយពេលនេះប្រែក្លាយជាស្ងំស្ងាត់ផឹកស្រាក្លែមទុកវិបត្តិវិញ្ញាណរស័តបាត់ពីខ្លួន ក្តីសុខទៅស្គាល់ដំបងមិនយូរប៉ុន្មានក៏រស័តចិត្តកាយជឿដោយគេកម្មជឿណាស់ស្ទើស្លាប់ ចាក់លោកហើយពីតូចដល់ធំប៉ុននេះគឺ ពេលនេះហើយដែលខ្ញុំចេះយំចេះកាត់ទុកក្រៀមក្រំជង្គង់ខ្ញុំគុំជាខ្នើយគេសា ទឹកនៃហូមដងដងច្រើនជាង ទឹកភ្លៀងសើតែលេចខ្លាយជាជលសាស្នេហាធ្វើឲ្យខ្ញុំយំចង់ណាចង់គេដៃគេមកអង្គុយមកខ្ញុំពេលនេះ ស្លេកស្លាំងបែបនេះរូបរាងបែបនេះសំខ្ញុំដែរទេរឿងស្នេហ៍បើដាក់ចិត្តលងហើយចង់ដល់ដកមិនងាយស្រួលដូចគិតទេឆ្អែតឆ្អន់ហើយរឿងស្នេហ៍ យក្អាក់អាយពេលនេះប្រែខ្លាយជាស្ងំស្ងាត់ផឹកស្រាក្លែមទុកវិបត្តិវិញ្ញាណរស័តបាត់ពីខ្លួនក្តីសុខទៅស្គាល់ដំបូងមិនយូរប៉ុន្មានក៏រងស័តចិត្តកាយជឿដោយទេកម្មជឿណាស់ទៅស្លា ធំប៉ុណ្ណឹងគឺពេលនេះហើយដែលខ្ញុំចេះយំចេះកាត់ទុកក្រៀមក្រំជង្គង់ខ្ញុំគុំជាខ្នើយគេសាទឹកនៃហូមដងដងច្រើនជាងទឹកភ្លៀងសើតែលេចខ្លាយជាជលសាស្នេហាធ្វើឲ្យខ្ញុំយំពីតូចដល់ធំប៉ុណ្ណឹងគឺពេលនេះហើយដែលខ្ញុំចេះយំចេះកាត់ទុកក្រៀមក្រំជង្គង់ខ្ញុំគុំជាខ្នើយគេសាទឹកនៃហូមដងដងច្រើនជាងទឹក នាងសើតែលេចខ្លាយជាជលសាស្នេហាធ្វើឲ្យខ្ញុំយំពីតូចដល់ធំប៉ុននេះគឺពេលនេះហើយដែលខ្ញុំចេះយំចេះកាត់ទុកក្រៀមក្រំជង្គង់ខ្ញុំគុំជាខ្នើយគេសាទឹកនៃហោមដងដងច្រើនជាងទឹកនាងសើតែលេចខ្លាយជាជលសាស្នេហាធ្វើឲ្យខ្ញុំយំ